បបិទ្ធមេដានឹងបីតា កូននឹកខ្លោចផ្សាពេកអំបា ពីកូនកើតមានរូបកាយលោកតាអើយខ្វល់ខ្វាយតែរៀងសាអងអោមចាំងថ្លៃវិសេស លោករងទុកធ្ងន់ពេកណាស់លោកធ្លាប់បៃបាច់តែស្ងួនភ្ងាមិនអាចញើ សូមផ្គងអញចលីលើខាត់ទាំងពីរបនតនប្រាំសំពាំងបាទីព្រាំផ្សេងផ្សេ សូមប្រណីម្ចាំងសាយកាលកូនណាត្រយំលោកសុំមកថ្នមត្រកង ច្រៀងបំពេកូនដោយ ប្រាំប្រៃដោយចិត្តមេត្រីផ្ដេកកូនណា ទឹកមកទឹកមកណាលាមុនទាំងគ្រឿងសៅមងផងនេះ ស្ទុំមកចាប់កាន់ស្រវាធ្វើដោយអត់ថាអត់ចិនឆ្អន់បបិទ្ធមេត្តា រណាបៃតាមានគុណវិញសាំងលន់គុណសូមគោរពព្រះគុណថ្មសូមព្រះ khoăn bạn xem xaពេលនឹង ដំកលចេតនាដោយខ្លាន់ទៀនសិលភាវនាដែលកូនបានសាងធ្វើ នលោកអ្នកសូមលោកតទួលដោយសមនំចិត្តកូនត្រង់ស្មងចំពងជាក់ ដូចកូនបានពលពាក់សាច់ចាំងសូមជូនទៅអ្នកគ្រានេះ